នេះនេះកូននេះនេះនេះកូនហេតុអីបានជាកូន ធ្វើបាបពុកម៉ែហេតុអីបានជាកូនចេញពីផ្ទះចោលផ្ទះចោលប្តីហាខ្ញុំខ្ញុំមិនទៅវិញទេពុកព្រោះបើទៅវិញពុកហើយនឹងម៉ែប្រកាសជាមិននឹកលេងឲ្យខ្ញុំទេអត់ទេមិនដល់តែវាស្ដាប់មកខ្ញុំមកពុកអត់ទេកូនអត់ទេពុកមិនឲ្យកូនតាណាជាដាច់ខាតបើទោះជាកូនខុសយ៉ាងណាក៏ដោយក៏ពុកត្រូវតែនាំកូនទៅផ្ទះវិញជាដាច់ខាតឲ្យទាន់តែបាន ពុកនិងម៉ែមានបេះដូងស្ដោះប្រណីកូនជានិច្ចណាពុកនិងម៉ែមិនសម្ដាប់កូនខ្លួនឯងនោះទេរត់រត់លើកនេះរត់រត់ទៅណាក៏មិនហួចដែរណាព្រោះតែក្បាលនឹងឯងមួយហ្នឹងឲ្យមនុស្សគ្រប់គ្នាមកផ្ទះនេះដល់ទៅរកអាម៉ាស់ប៉ុណ្ណាហ៎ថោកថោកអស់ពាក្យនិយាយណាថោកអស់ពាក្យនិយាយដោយសារតែកូនស្រីម្នាក់ហ្នឹងវាផ្លាញកិត្តិយសពុកម៉ែហ៎ អើមានអត់ទេអត់ចងវាចងឡើងមកនេះបងចងទៅចង់ឯណាបងណែទៅណាអើវាបាទអើវានឹងសំបងអើវាច្បាស់អើវាមានជើងដើរទៅរកប្រុសទៀតបាទអើវាសំបងតែប៉ុណ្្នេះរួមមួយគ្រាទៀតហើយមានតែគ្រាន់តែលុយប៉ុណ្្នឹង ពុកធ្វើចំការគុំទៅបានវិញទេយ៉ាងណាក៏ក្រជាងបងស្រីដែរត្រូវរត់ចេញពីផ្ទះពុកម៉ែសងគេមិនស្ទើរទេគ្រាន់តែលុយប៉ុណ្ណឹងមានអីច្រើនទៅ អូនហើយបងបងចង់បងចង់អីបងនិយាយចំចំខ្ញុំស្ដាប់មិនចូលទេចង់បានអីប្រកបបងចង់សុំលុយអូនខ្លះបានអត់ព្រោះអីឆ្នាំដែលបងទិញនៅមុនហ្នឹងគឺវាអស់ហើយអូនគិតគូរបងបន្តិចទៅណាវាអត់ច្រើនទេអូនឯងក៏ដឹងដែរថាឆ្នាំហ្នឹងទៅឯងប្រើមួយបងវាល្អប៉ុណ្ណា អីក៏អស់លឿនមែនហើយអូនមិនសឹមបានប្រើជាមួយបងផងនឹងនេះទៅតែ3ថ្ងៃណាបងស៊ីមអូយអូនសំឡាញ់ឆ្នាំប៉ុណ្ណឹងប្រាក់បានប្រហែលថ្ងៃទៅណែអូនឯងក៏ដឹងដែរថាឆ្នាំហ្នឹងប្រើទៅល្អប៉ុណ្ណាតើអូនអស់លុយអីលុយដែលសល់មានចាយមិនខ្វាន់ផង បើយើងយកទៅទិញថ្នាំនោះទៀតយើងបានអីចាយឬថ្នាំនោះថ្លៃខ្លាំងណាស់បងហើយអូននឹងទៅសល់លុយមិនច្រើនដែរបងកុំទិញវាអីល្អជាងអូនសម្លាញ់យើងជីកទុកមួយគ្នាណាឆ្នាំប៉ុណ្ណឹងណាទោះអូនមិនចង់ទិញណាថ្ងៃក្រោយកុំទៅទិញឯងហើយតើអូនអត់ទិញណាវាប្រកាសជាវាមិនបងអឥឡូវអូនឲ្យលុយបងមុនណា បងត្រូវការទិញថ្នាំណាបងសន្យានឹងអូនថាបងទិញតែម្ដងហ្នឹងឯងហើយបងជប់ប្រើវាឯងណាណាណាណាមែនអូនចង់ឲ្យបងឯងតែខែពីលុយប៉ុណ្្នឹងក៏អូនគ្មានសល់អីក្នុងខ្លួនទេបើយកទៅទិញថ្នាំនោះទៀតយើងបានបាយណាហូបទៅអូនឯងគិតច្រើនទៅអីរឿងបាយរឿងទឹកហ្នឹងអូនឯងបាច់ចាំគិតទេយើងមិនដល់ថ្នាក់ដាច់បាយដាច់ទឹកណា រឿងបាយរឿងទឹកហ្នឹងបងចេះគិតគូរហើយឥឡូវបងត្រូវការឆ្នាំនឹងពិតមែនអូនឯងជួយបងម្ដងទៀតមកណាណាបើណាណាសុំតែម្ដងនឹងទៀតទេណាអត់ទេបើឲ្យបងពួកយើងច្បាស់ជាចំខានទេសុំបីតបាយហូបក៏គ្មានផងមើលទៅនេះបងមួយនឹងឆ្នាំណាខ្លាំងហើយត្រូវអត់បាត់ជាដល់ថ្នាក់ខ្ញុំនិយាយបងលេងស្ដាប់អញ្ចឹងអញសឹកប៉ុណ្្នឹងហើយនៅមកឲ្យអញទៀតទេ ហើយរត់តាមអញទៅអីហ៎ឃើញថាស្មោះមួយអញខ្លាំងហើយហ៎អញចង់បានអីហ៎តាមអញទាំងអស់ហ៎ឥឡូវមិនមកស៊ីមបាយថៃហ្នឹងគេបាយថាស្រឡាញ់ខ្ញុំអីមិនបាននិយាយខ្លាំងដាក់ខ្ញុំអញ្ចឹងអញនិយាយអញ្ចឹងហ៎ព្រោះគ្មានលុយអញទិញថ្នាំរត់មកនៅជាមួយអញណានាងអញអត់មានដឹងអីហ្មងហ៎ហាថាទីនេះគឺជាសម្បុកអីទីនេះហ៎គឺជាសម្បុកជក់ថ្នាំ ហើយនឹងកន្លែងគេឡើងឋានសួគ៌សបាយសបាយមិនមែនកន្លែងស្មោះស្ម័គ្រឯងកុំលងនឹងពាក្យដែលយើងបញ្ឆោតយ៉ាងឯងអសោះអត់ទេបងមិនមែនជាមនុស្សចរិតចឹងទេខ្ញុំជឿឯងនាងល្ងងអើយស្រីដូចជានាងឯងល្ងងសពជាតិណាយើងបោកប៉ុណ្ណឹងហើយនៅធ្វើភ្លើទៀតអត់ទេខ្ញុំមិនឲ្យទេអត់ទេកុំយល់លើខ្ញុំលើខ្ញុំទេ Auntie! Lên! Auntie! à, ai à, lấy xung quanh? Auntie! Auntie! Auntie! À, có nhìn chưa em? Auntie! Một mình trong em ស្រីចង្រៃអើយឲ្យផឹកស្រាតិចដូចអត់ចង់បែរមកចង់សាក់ស្រាខ្លាំងទៅវិញចាំមើលតិចទៀតណានឹងឯងនឹងដឹងហើយថាជីវិតនឹងឯងនឹងទៅជាយ៉ាងណាឋានសួគ៌ដែលនឹងឯងគិតណាប្រកាសជាខ្លាចជាឋានរួមខានទេចាំទទួលភ្ញៀវនៅហាងពេលយប់ឬមួយក៏ឈរបក់ដៃនៅតាមផ្លូវទៅ ha ha ha ហៅឡូអឺឪពុកម៉ាក់លោកថៅកែកំពុងសម្រាប់នៅខាងក្នុងជាមួយមន់ថ្មីរបស់គាត់ហើយមន់ថ្មីរបស់គាត់នោះទំនងសាច់ផ្អែមណាស់វើយហើយយើងណាក៏មានរបស់ពិសេសមួយឲ្យតកែខ្លួនដែរឯងអាចថាថែមរបស់យើងមួយទៀតទៅក៏រត់តែឆ្ងាញ់មាត់ទៀតក៏អាចថាបានដែរអូស្រីម្នាក់ថ្ងៃមុនហ្នឹងឯងត្រូវហើយមន់ថ្មី យើងបានន័យថាបើបកលនាងតើឲ្យតកែឯងម្នាក់ទៀតណាប្រកាសជាគ្រប់ទឹកឯងលើកនេះហ៎ស្រីដែលឯងនាំមកលោកនេះច្បាស់ជាលួចក្រាស់ជាងបានទេវ៉ៃព្រោះលោកតកែចូលចិត្តសាច់ឆ្លឹះថ្មីថ្មីហើយថ្មីអញ្ចឹងយើងធានាប្រកាសជាតកែឯងផ្អែមមកម្ខាននេះយើងហ៊ានភ្នាល់ដាក់អីក៏បានដែរល្អអាសម្លាញ់មិនអីទេចាំបន្តិចសិនទៅណាពេលលោកតកែចេញមកវិញយើងនឹងប្រាប់គាត់តែបើបានថ្លៃឬមួយថោកយ៉ាងណាកុំភ្លេចគ្នាវើយ លើកនេះសូមខ្លះខ្លះហើយព្រោះយើងនឹងណែនាំប្រាប់គាត់ឲ្យជួយចិត្តតែម្ដងអូខេអាសម្លាញ់អញ្ចឹងណាជួបគ្នាស្អែកវើយយើងនឹងរៀបចំឲ្យល្អដាក់មួយកញ្ចប់តែម្ដងឯងត្រៀមតែទឹកជ្រលក់ទៅណាក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 Blast Do ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blast Do មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាក្តីស្រឡាញ់មួយតែ ដេកឲ្យឆ្អែតទៅណាអូនសំឡាញ់ស្អែកនេះអូននឹងដឹងហើយថាភាពស្មោះត្រង់របស់អូនណាមានផលប្រយោជន៍សម្រាប់បងប៉ុណ្ណាអរគុណសម្រាប់ការលះបង់របស់អូនដែលរត់ចោលប្តីទៅនឹងការមិនតំសំណេកហើយមកព្រមរស់នៅជាមួយបងដែលជាសង្សារចាស់របស់អូនហឹមធ្វើមិនខ្មិចបើបងស្រឡាញ់លុយខ្លាំងជាងស្រឡាញ់អូន ឲ្យបងសុំទោសណាសង្សារចាស់ នឹងតាទិញណាវាអញ្ចេះវៃស្រីចង្រៃហ៊ានរត់ចោលយើងផងហ៎នាងឯងស្មានតែរត់ចាញ់ពីយើងអញ្ចឹងហើយហ៎យើងតាមរកនាងឯងមិនឃើញហ៎យើងបានក្បាលនាងឯងមកហើយហ៎រកក្បាលនាងឯងមកវិញហ៎ក៏មិនពិបាកដែរអ៊ុយ លោកវាមិនតន់នៅខ្ញុំគួរតែទៅណាចាគួរតែទៅផ្ទះវិញឬក៏ទៅរកគេជួយតើអត់ទេខ្ញុំត្រូវកន្លែងពុនតិចសិនបើមិនអញ្ចឹងខ្ញុំប្រកាសជាហួយខ្ញុំខឹងខានណានោះពូនោះស្នេហ៍ពូតានោះ អូនឹងហើយកូនកូនខ្ញុំកូនខ្ញុំមួយកូនខ្ញុំកូនខ្ញុំឈប់ឡានឈប់ឡានក្បែរនឹងរួយពូនិយាយតាមសម្រួលទៅចាប់ដល់ផ្ទះចាំបណ្ដៅតាមនឹងទៀតណាបាទបាទបាទខ្ញុំដឹងហើយខ្ញុំដឹងហើយនេះនេះកូននេះនេះនេះកូនហេតុអីបានជាកូន ធ្វើបាបពុកម៉ែហេតុអីបានជាកូនចេញពីផ្ទះចោលផ្ទះចោលប្តីហា ខ្ញុំខ្ញុំមកទៅវិញឯងពុកព្រោះបើទៅវិញពុកខ្ញុំម៉ែប្រកាសជាមិនលើកលែងឯងខ្ញុំទេអត់ទេបើដល់តែវាស្ដាប់មកខ្ញុំមកពុកអត់ទេកូនអត់ទេពុកមិនឲ្យកូនតាណាជាដាច់ខាតបើទោះជាកូនខុសយ៉ាងណាក៏ដោយក៏ពុកត្រូវតែនាំកូនទៅផ្ទះវិញជាដាច់ខាតឲ្យទាល់តែបាន ពុកនឹងម៉ែ មានបេះដូងស្ដោះប្រណីកូនជានិច្ចណាពុកណម៉ែមិនសម្ដាប់កូនខ្លួនឯងនោះទេកូនគិតមើលទៅណាកូនធ្លាប់ខុសយ៉ាងណាប៉ូលីសចាប់កូនយ៉ាងណា ពុកណម៉ែទៅដោះស្រាយកូនតតែបានណាកូនណាពុកពុកជប់គិតពីកូនដូចខ្ញុំទៀតទៅសេនីតពុកចាត់ទុកថាខ្ញុំមិនស្លាប់ទៅចុះខ្ញុំចង់ដាំផ្លូវរបស់ខ្ញុំអត់ទេអត់ទេសេនីតត្រូវក៏ដោយពេលចំផ្លូវដល់ខ្ញុំមិនដឹងខ្លួនឯងណាពុកអត់ទេពុកមិនព្រមទេសៃនិតពុកមិនឲ្យឯងទៅណាទាំងអស់ ឯងឯងចេញពីផ្ទះទៅតាម សង្សារសួរថាពុកម៉ែសួរថាអ្នកផ្ទះរងក្តីអាម៉ាស់យ៉ាងណាទៅក៏ព្រោះតែកូនឯងណាទៅផ្ទះជាមួយពុកណាកូនណាអត់ទៅពុកខ្ញុំមកទៅវិញទេពុកត្រឡប់ទៅវិញទៅទៅផ្ទះជាមួយយើងឥឡូវនេះយើងនិយាយល្អជាមួយឯងឯងគ្មានខួរក្បាលស្ដាប់ចូលទេមែនទេទីនេះហ៎អត់ទៅពុកខ្ញុំមកទៅឯងខ្ញុំមកទៅទៅពុកខ្ញុំមកទៅទេស្រែកស្រែកងាប់ ពេកងាប់យើងត្រូវតែយកឯងទៅផ្ទះវិញអត់ទាន់តែបានខ្ញុំមិនទៅទេទៅទេយើងបង្កើតក្បាលឯងទៅទៅជាមនុស្សបានយើងក៏ត្រូវតែយកខ្លួនឯងទៅវិញអត់ទាន់តែបានដែរអត់ទេឯងទៅហ៎មើលហ៎អត់ទៅបងឯងទៅចុះដើរបោលឯងថាផ្លូវដល់ណាទៀតទីនេះយើងយើងអត់ទាន់ក៏ព្រោះតែយើងចង់បានឯងទៅវិញឲ្យដល់ផ្ទះ ពេលដល់ផ្ទះពេលណាយើងនឹងនិយាយជាមួយឯងលោកអត់ទៅទេបងខ្ញុំអត់ទៅទេលោកឆាប់ខ្ញុំអត់ទៅទេបងក្តីស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើង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 Blast Go ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blast Go មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងពូស្វាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាក្តីស្រឡាញ់មួយដែលមិនមក ថាមកមករឿងនោះមកមករត់រត់លោកទីរត់រត់ទៅណាក៏មិនរួចដែរណាព្រោះតែក្បាលនឹងឯងមួយហ្នឹងឲ្យមនុស្សគ្រប់គ្នាមកផ្ទះនេះឡើងទៅរត់អាម៉ាស់ប៉ុណ្ណាហ៎ថោកថោកអស់ពាក្យនិយាយណាថោកអស់ពាក្យនិយាយដោយសារតែកូនស្រីម្នាក់ហ្នឹងវាផ្លាញ់គេយល់ពុកម៉ែហ៎អើវា បានហើយណាអូវៀឯងឯងឈប់និយាយទៅណាបើបានកូនត្រឡប់មកផ្ទះវិញហើយនោះអូវៀឯងឈប់និយាយទៅទោះបីជានិយាយក៏មិនបានអីមកវិញដែរណាអូវៀកូនថោកថោកអស់សាច់លែងនិយាយចេញហើយមុនការរត់ទៅឡើងផ្ទះខាងប្រុសតែខ្លួនឯងស្រឡាញ់ណាជឿក៏សុកចិត្តការឲ្យកុំឲ្យស្អុយឈ្មោះខាងស្រីប៉ុន្តែការរួចហើយនាងឯងរត់ទៅតាមប្រុសម្នាក់ទៀតហ៎ ở bên kia bà này bột chọc bà tưởng bị hôn hại bị hôn hại វាមិនជាប់ទេកូនព្រោះតែវាម្នាក់នេះយើងនេះអស់អីខ្លះបដាការត្រូវសងគេណាសងជំងឺចិត្តកូនកំណោះណាលក់ដីមកចំហៀកដីណាដើម្បីជួលឡានដើររកវាគ្រប់ទីកន្លែងគ្មានណាគេឃើញទេឯងមានគិតមានខ្លោចចិត្តជំនួសឪពុក ដែលខំស្វាស្វែងរកឯងនឹងទេគេទៅយកគ្រួសារក៏ខូចអស់ដើរទៅទីណាគេនិយាយស្អុយឈ្មោះពេញភូមិទោះជាឯងពេលនេះត្រឡប់មកផ្ទះវិញក៏ដោយក៏មិនអាចស្ដារកិត្តិយសបានវិញដែរមួយថ្ងៃមួយថ្ងៃដើរតែត្រុកដូចឆ្កែក្បៃក្បាលលុយក៏មានចាយណាបាយក៏មានស៊ីឲ្យលុយទៅរៀនឯងមិនរៀន ខ្ញុំខឲ្យពុកម៉ែខ្ញុំដឹងតែខ្ញុំខ្ញុំលៀងខ្ញុំណាក៏លៀងមិនអស់ដែរនេះហេតុអីក៏ឯងធ្វើបាបម៉ែនឹងពុកយ៉ាងនេះអាកូនជាតិនេះ ម៉ែនឹងពុកជាពាក់កម្មឯងខ្លាំងណាស់មិនដឹងថាពេលណាម៉ែនឹងពុកនេះសងកម្មឯងអស់នោះទេពេលដែលម៉ែនឹងពុកទៅធ្វើការនៅស្រុកគេម៉ែនឹងពុកខំប្រឹងណាស់ផ្ញើលុយឲ្យកូនខំរៀនតែឯងមិនបានរៀនទេឯងបែរជាគេចសាលានំប្អូនដើរលេង ហើយពេលដែលម៉ែពុកត្រឡប់មកវិញម៉ែពុកស្ដីបដៅមិនឲ្យកូនឲ្យជាមួយនឹងមិត្តភក្តិមិនល្អតែកូននៅតែមិនស្ដាប់ហើយតែក៏ឯងធ្វើបាបចិត្តម៉ែពុកយ៉ាងនេះហ่ากូនពេលដែលកូនឯងចោះចេញពីផ្ទះរត់ចោលប្តីនោះកូនឯងមិនដឹងថាគេឈឺចិត្តបណ្ណាអត់ហើយគេទៅយកកូនឯងជាស្រីណាកូនមិនក៏កូនឯងធ្វើចឹងទៅកើតអា បើខ្លួនឯងមានអតីតម៉ែនឹងពុកនេះក៏គួរតែខ្លួនឯងអតីតខ្លួនឯងខ្លះផងទៅមិនក៏ខ្លួនឯងធ្វើអញ្ចឹងអាមិនក៏ខ្លួនឯងធ្វើទៅរួចបែរឯងក៏ខ្លួនឯងមិនគិតថាខ្លួនឯងជាស្រីផងអាអើយមិនក៏ណៃដើរផ្លូវខុសអញ្ចឹងអូនអូនឯងឃើញអត់អូនឯងបានអីមកវិញ ខ្លួនយើងជាស្រីយន្តណាក៏យល់ថាទៅខូចខាតគេដើរនិយាយដល់ពេញហ្នឹងអូននេះបាយសំពះកូនឯងណាកូនកូនឯងជប់ដើរផ្លូវនឹងទៀតទៅណាកូនណាជប់ឲ្យម៉ែនឹងពុកពិបាកចិត្តទៀតទៅណាកូនយើងសងគេអស់ហើយណាកូនសុំបីតែកិត្តិយសក៏គ្មានសាលដែរ បើកូនចង់ឲ្យម៉ែនឹងពុកវាឲ្យរស់បានយូរកូនជប់ធ្វើអញ្ចឹងទៀតទៅណាកូនណាឬបើកូនកូននេះចង់ឲ្យម៉ែនឹងពុកឆាប់ស្លាប់ហាម៉ែណៃម៉ែបាយទៅផ្ទះទីនេះទេបាបណៃម៉ែម៉ែមិនឲ្យកូនបាបទេណាកូនឲ្យតែគេជប់ដើរផ្លូវនេះទោះបីជាឲ្យម៉ែលឹកជង្គង់ពះឬក៏កោសក់នោះ ក៏ម៉ែសុខចិត្តដែរណាកូនម៉ែព្រមគ្រប់យ៉ាងណាកូននេះដែរអូនឯងឃើញអត់អូនអូនឯងគួរធ្វើឲ្យពុកម៉ែហូរទឹកភ្នែកទៀតណាអូនឯងហើឆ្លងអត់រួចទេឲ្យវាអត់ទេចង់ទៅចង់មក ទាន់ទៅចាំថ្ងៃណាមកម៉ែសុំណាឲ្យវាបាទឲ្យវាខ្ញុំសុំបងឲ្យវាច្បាស់ឲ្យវាមានជើងដើរទៅរកប្រុសទៀតបាទឲ្យវាខ្ញុំសុំបងមកអើយគាត់នឹងកោឲ្យបង ខុសហើយនោះយើងជាឪពុកម្ដាយកុំធ្វើខុសចំពោះកូនទៀតអីណា ស្រឡាញ់មួយដែលមិនលាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិនរស់រវើងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង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 ូស្វ៉ាលូជែលកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពជោគជ័យរាល់ថ្ងៃជាមួយ Milo ដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាក្តីស្រឡាញ់មួយដែលមិនតែប៉ុណ្្នេះរួមមួយគ្រាទៀតហើយមានតែគ្រាន់តែលុយប៉ុណ្្នឹង ពុកធ្វើចំការគុំទៅបានវិញទេយ៉ាងណាក៏ក្រជាងបងស្រីដែរត្រូវរត់ចេញពីផ្ទះពុកម៉ែសងគេមិនស្ទើរទេគ្រាន់តែលុយប៉ុណ្ណឹងមានអីច្រើនទៅស៊ីទៀតហើយស៊ីទៀតហើយដៃនេះយ៉ាងហើយណាក៏យើងសល់លុយខាងនេះវិញ ដៃមុនយើងចាញ់តែដៃនេះមកប្រកបពីយើងចាញ់ជាងមួយឯងច្បាស់ទេ ថាម្ដងនេះឯងប្រកាសឈ្នះមើលទៅថ្ងៃនេះអស់ទៅហើយ ប្រហែលជាទុំរួចទៅដឹងបងថ្ងៃនេះខ្ញុំចាញ់ច្រើនណាស់បងមិនក៏បងហ៊ាននិយាយបែបនេះណែសំណាងមនុស្សមើលមិនឃើញទេបងឯងចង់ឈ្នះយ៉ាងម៉េចក៏ដោយប៉ុន្តែយើងគ្រាន់តែចង់ដាស់តឿនឯងថាម៉ូតូរបស់ឯងនៅជាប់បំណុលនឹងយើងដល់ឡើយ កុំចង់រត់ខ្លួនវើយបើសិនជាឯងចង់រត់គេចខ្លួនណាដោះស្រាយបំណុលយើងសិនបើមិនដូច្នោះទេច្បាស់ជាខ្ជិះឆ្អឹងជាមិនខានបាទបងមិនអីទេបងថ្ងៃនេះឈ្នះក៏ដោយ ចាញ់ក៏ដោយ ខ្ញុំមិនទៅណាទាំងអស់បងកុំឲ្យទៅបងបោកខ្ញុំមកបានហើយយើងលេងជាមួយឯងយើងមិនបោកឯងទេ ហើយស៊ីទៀតហើយម៉េចអាសម្លាញ់ហ្គេមអនឡាញនៅកន្លែងយើងមានចំណេញមានខាតបើឯងចង់ផ្សងព្រេងអាចតាល់បងដងទៀតបានយ៉ាងម៉េចឯមេចង់ចាក់នេះទេបើមេឆាប់ចូលចេញមកអស់តែលោកអាចស្រង់ដើមមកខាងណាវិញខ្ញុំខ្ញុំនៅសល់លុយក្នុងកែម៉ូតូទៀតជាងបងបងចាំខ្ញុំនៅហ្នឹងខ្ញុំទៅយកសិនឯងច្បាស់ទេតែមានលុយកែម៉ូតូនោះ បានបងបានខ្ញុំមានបងខ្ញុំទៅកុហកបងត្រីបានមិនមានណាខ្ញុំមិនទៅយកទេបងនិយាយទៅជាមួយឯងអេអីចង់ទៅណាអីចង់រត់ផងឯងអុយអុយ Ôi giời Ôi giời không? Ôi Việc bằng nó dương hỏi Anh trong đó kích phút thế à Bố Dương khai với bố Ông có nhóm đó bố Mà tố bố vô thì cho bố Số bố tục chụp ở nhóm bán đó bố Tao đừng vô Anh khai lại. Ôi giời Ôi thằng ឈឺក្បាលខ្ញុំក្បាលខ្ញុំឈឺយោយអើយហើយអញអស់ពីរឿងមួយចូលរឿងមួយមិស្រីពិបាកដោយមិស្រីអាប្រុសពិបាកដោយអាប្រុស អើយជកម្មខ្ញុំក៏កម្មខ្ញុំខ្លាំងម៉ែអើវាអើវាកុំបន្ទោសខ្លួនឯងអីណានេះមកពីពួកយើងអប់រំកូនមិនបានល្អទើបវាខ្លាយទៅជាមនុស្សបែបនេះផៃជាជាតិមុននេះពួកយើងជាពាក់កម្មវាច្រើនហើយបើទៅនោះបានជាត្រូវមកសងគេ ទឹកភ្នែកគ្មានថ្ងៃលុះចិនទេម៉ែវាអើយម៉ែវា យើងរលាយអស់ហើយគ្មានសល់អីទេណាដោយសារតែកូនស្រីមួយ យើងសងបំណុលគេរុំកោះហើយឥឡូវនេះវាបន្ថែមអាកូនប្រុសនេះមួយមកទៀតនេះតើយើងគិតយ៉ាងម៉េចម៉ែពុកខ្ញុំថាម៉ែពុកឈប់បបាក់ចិត្តតិចទៅណារឿងវាហួសហើយឲ្យវាហួសទៅទោះបីជាយើងយករឿងនឹងយកមកបកគិតវិញក៏វាគ្មានបានប្រយោជន៍អីដែរ ពុកនេះនេះពុកនេះឈឺក្បាលចង់ផ្ទុះខ្លួនចេញមកក្រៅហើយកូនណាគាត់តែអារឿងមីកូនស្រីយើងនេះណាសងគេដោះបំណុលគេសងមិនទៅរួចផងណាពេលលើអាប្រុសនឹងមកធ្វើចឹងទៀតអឺចុះហេតុអីបានជារងកម្មធ្លាក់មកលើគ្រួសារយើងយ៉ាងនេះលោកគ្រូពេទ្យ កូនកូនប្រុសខ្ញុំគេយ៉ាងម៉េចដែរលោកគ្រូពេទ្យកូនប្រុសអ៊ំទាំងពីរមិនបានកើតទេ បន្ទាប់ពីពួកខ្ញុំយកទៅស្កេនខួរក្បាលនិងកន្លែងសំខាន់ៗផ្សេងទៀតនោះវាគ្រាន់តែប៉ះពាល់ខួរក្បាលខាងឆ្វេងតែប៉ុណ្ណោះខ្ញុំខ្ញុំអរគុណណាស់លោកគ្រូពេទ្យខ្ញុំអរគុណហើយអរគុណណាស់អរគុណគ្រូពេទ្យដែលបានជួយសង្គ្រោះកូនប្រុសខ្ញុំឲ្យរួចពីគ្រោះថ្នាក់នេះណាគ្រូបាទលោកអ៊ំ អញ្ចឹងខ្ញុំលាសិនហើយបាទចាស់លោកគ្រូពេទ្យខ្ញុំប្រមូលអស់ហើយគ្មានសល់អីទៀតទេ តែបើមិនយកវាទៅប្រើទេបងអង្គខ្ញុំច្បាស់ជាស្លាប់មិនខានទេណាឆ្នាំណាថ្លៃពេទ្យណាថ្លៃជពាក់គេទៀតគ្រូសាខ្ញុំបានធ្វើអីខុសទេណោះ មិនក៏ជប់រឿងមិនចេះអស់មិនចេះហើយអញ្ចឹងអស់ពីមួយចូលមួយអត់មានលះហែសោះហ្មងហើយសនិទ្ធស្មាននឹងឥឡូវនេះឆ្នាំកញ្ចក់ទៅណាអត់គិតតែមើលបងអូនខ្លះហីអត់វាងាប់ខ្លះអ្នកណាប្រើវាទៅសាបគប់ពួកអាបាត់សង្គមអស់នឹងទៅនៅផ្ទះដើរលេងស្រួលមិនចង់ទេចង់ឲ្យតែគេវាយឈឺសាច់បែបនេះហើយតែលួចលុយម៉ែយកទៅលេងល្បែងទៀតក្បាលវាណា ឲ្យគេដាក់ខ្លាំងឲ្យវាសំរឹកដល់ពេលអញ្ចឹងតាំងឲ្យធ្វើបន្ទោសពេលតែឃើញបងអូនធ្វើខុសហើយមិនក៏មិនចេះចូលចាប់បដាបដាខ្លះផងទៅពេលឯងមានរឿងខៃមកអាពៅនឹងតាឯងជាអ្នកជួយនិយាយខាងប្តីឯងកុំឲ្យគេរករឿងពុកម៉ែហើយដល់ពេលបងអូនមានរឿងវិញម្ដងឯងមកបញ្ចុះបន្ថែមចាខ្ញុំមិនទោសវាអញ្ចឹងឯងអ្នកណាប្រាយវាក្បាលរឿងទៅទោះគេវាយវាងាប់ក៏ខ្ញុំមិនអាណិតដែរនេះធំតែលបូឯងបើវាងាប់ម្លេះខ្ញុំទៅធ្វើបន់វាបាត់ឯង ខ្ញុំសន្យានឹងម៉ែនខ្ញុំឈប់ដើរលេងឈប់ផឹកស៊ីឈប់ជួបបរិយខ្ញុំឈប់លេងល្បែងចាក់បាល់ចាក់ប៉ោងទៀតឯងម៉ែហើយចុះយប់មិញឯងទៅណាមិនក៏មិនឃើញមកផ្ទះវិញអញ្ចឹងកូនគឺគឺយប់មិញខ្ញុំទៅទិញបង្អែមហូបនៅផ្សារហ្នឹងម៉ែតែចេះដល់អីភ្លេចប្រាប់ម៉ែសេនីតម៉ែដាស់តឿនឯងម្ដងហើយម្ដងទៀតណាបើសិនជាកូនធ្វើខុសហើយនោះកុំឲ្យអាជីវិតកូនហ្នឹងណាវានាំទៅដល់ភាពអន្តរាយបានអត់ប៉ុកពួកឯងមានកាត់អីត្រង់ណាអត់ប៉ុក ខ្ញុំយកពុកទៅពេទ្យណាពុកណាម៉ែវាណាកូនយើងពីរនាក់ទៀតសេនីតកូនធីម៉ែវាវាអត់ពីខ្ញុំទៅមើលថែគូណាប្រាប់គេជំនួសផងពុកលែងខឹងគេឲ្យអោអោ